There once was a ship that put to sea, and the name of the ship was the Billy O.T. The winds blew harder about it. បាទសួស្តីដល់អតិថិជនទាំងអស់គ្នាថ្ងៃនេះខាងយើងខ្ញុំមកបង្ហាញពីម៉ាស៊ីនធ្វើស្ករសលៃមិញមិញយើងបានឃើញហើយថាបងប្រុសម្នាក់គាត់កំពុងតែធ្វើស្ករសលៃហើយនេះគឺជាម៉ាស៊ីនដែលគាត់កំពុងធ្វើនឹងតោះឥឡូវយើងមកមើលពីមុខងារម៉ាស៊ីននេះបន្តិចម៉ាស៊ីននេះដែរគឺមានដូចនៅខាងមុខនេះគឺវាមាន កុងតាក់សម្រាប់បិទបើកទៅលើម៉ាស៊ីនទាំងមូលហ្នឹងហើយចំណែកកន្លែងនេះគឺលើងសម្រាប់សាក់និងអាគុយហើយកន្លែងនេះដែរគឺយើងសម្រាប់បើកនៅពិឆេះហ្គាសនេះគឺយើងពិឆេះហ្គាសដើម្បីឲ្យក្តៅទៅនៅអង្គដុំដុំខាងកណ្ដាលនេះហើយនេះគឺជាកន្លែងដែលយើងបង្វិលដុំម៉ូទ័រមើលអានេះគឺយើងបើកយ៉ាងមកគឺ viewer អានេះយើងទូទៅយើងធ្វើគឺយើងបើកឲ្យខ្លាំងដើម្បីឲ្យ viewer កាន់តែខ្លាំង នេះនេះយើងបើកកប់គឺវាវល់បានបែបនេះហើយចំណែកខាងនេះគឺយើងសម្រាប់ដាក់ស្ករពណ៌យើងប្រើសំសិននេះយើងប្រើស្ករពណ៌ក៏បានស្ករសធម្មតាក៏បានគឺយើងដាក់បាន4ប្រឡោះហើយចំណែកខាងនេះវិញគឺយើងសម្រាប់ដាក់ថង់អានេះគឺយើងដាក់ថង់ធំ គឺយើងប្រើប្រភេទមួធំនេះហើយថង់ទូចគឺយើងប្រើប្រភេទតូចនេះអានេះគឺ ក្នុងម៉ាស៊ីននឹងមួយគឺវាមានពីរនឹងមកភ្ជាប់ជាមួយគ្នាហើយសម្រាប់នេះគឺយើងមានថែមជូនសម្រាប់យើងដុតដូស្កហើយចំណែកប្រភេទនេះគឺយើងសម្រាប់កូនសាវសម្រាប់បើកនៅលើប្លុកកដានេះប្លុកកដានេះគឺយើងសំណាញ់នេះគឺយើងនៅពេលដែលធ្វើយូបងបងធ្វើយូវាអាចនឹងជាប់ស្គរវាខំជាប់ទៅនឹងសំណាញ់អញ្ចឹងយើងត្រូវការដោះលាងសម្អាតអីអញ្ចឹងគឺយើងប្រើសាវនេះសម្រាប់ដោះ ហើយនេះជាច្រាស់សម្រាប់ដោះដែរហើយនេះយើងមានថែមជូនស្ករសម្រាប់សាកហើយនឹងថងអីចឹងណាបងហើយចំពោះម៉ាស៊ីននេះដែរគឺយើងប្រើជាមួយនឹងអាគុយ12វ៉ុល12អំពែចុះក្រោមគឺយើងសាកជាមួយនឹងដុំសាកនេះ តែបើបងមានជាអាគុយប្រភេទធំហើយអំពែវាធំជាងលើសពី12វ៉ុលគឺយើង អាចសាកជាមួយដុំសាកនេះបានទេហើយចំណែកអាគុយគឺយើងដាក់នៅ ខាងក្នុងម៉ាស៊ីននេះ អាគុយយើងដូចអាគុយម៉ូតូដែរទូចមួយក៏យើងអាចដាក់នៅក្នុងម៉ាស៊ីននេះបានតោះឥឡូវយើងងាកមកមើលពីការធ្វើស្ករសឡៃទាំងអស់គ្នាហើយសម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចតាក់ទងតាមលេខខាងក្រោមពីខ្សែនេះបាន បាទសូមអរគុណ